រឿងព្រះបត្រា និងនារីសំឡេងពីររស់កាលពីព្រេងនាយមានគ្រួសារមួយ ដែលមានសមាជិក3នាក់ដែលរស់នៅក្នុងផ្ទះដ៏មានសុភមង្គលប៉ុន្តែថ្ងៃមួយ កូនស្រី របស់ពួកគាត់ធ្លាក់ខ្លួនឈឺយ៉ាងខ្លាំងគាត់បានរកគ្រូពេទ្យនិងឱសថជាច្រើនមកព្យាបាលកូនស្រីរបស់គាត់ប៉ុន្តែវាមិនមានប្រសិទ្ធភាពឡើយពួកគេទាំងពីរពិតជាពិបាកចិត្តខ្លាំងណាស់ បងអូនពិតជាបារម្ភពីកូនយើង ខ្លាំងណាស់អូនខ្លាចណាស់ព្រោះអាការៈកូនរបស់យើង នៅតែមិនបានធូរស្បើយសោះបងបានខិតខំរកគ្រូពេទ្យនឹងឆ្នាំជាច្រើនមកហើយតែនៅមិនអាចព្យាបាលកូនរបស់យើងបានទៀតបងសន្យាថានឹងរកវិធីជួយកូនយើងឲ្យបានគាត់បានចាក់ចេញពីផ្ទះដើម្បីស្វែងរកវិធី ជួយកូនរបស់គាត់ពេលគាត់កំពុងធ្វើដំណើរក៏បានជួបយាយចាស់ម្នាក់លោកយាយចាស់នោះ ក៏បានសួរគាត់ថាតើលោកទៅណាហេតុអ្វីក៏មានទឹកមុខក្រៀមក្រំម្លេះខ្ញុំកំពុងរកវិធីព្យាបាលកូនស្រីរបស់ខ្ញុំឲ្យជាពីជំងឺនាងបានឈឺយូរមកហើយតែមិនអាចព្យាបាលបានសោះពេលនេះខ្ញុំមិនដឹងធ្វើយ៉ាងម៉េចនោះទេខ្ញុំកើតទុក្ខខ្លាំងណាស់អូអញ្ចឹងទេ យើងឮថាមាន ប្រាសាទយាយថ្មម្នាក់គាត់មានចំការស្បៃមួយ តែវាមិនមែនជាស្ពៃធម្មតាដូចយើងគិតឡើយស្ពៃនោះវាជាស្ពៃវេទមន្តដែលអាចជួយនាងបាន លោកសាក់លបងទៅទៅ ក្រែងវាអាចជួយកូនស្រីរបស់លោកបានមែនហើយលោកយាយមានតែសាក់លបងទេបានដឹងថាយ៉ាងម៉េចហើយឥឡូវខ្ញុំក៏មិនដឹងថាត្រូវទៅណាទៀតដែរមានតែទៅតាមអ្វីដែលលោកយាយប្រាប់ប៉ុណ្ណោះអរគុណហើយលោកយាយដែល បាននិយាយប្រាប់ខ្ញុំលាសិនហើយអឺទៅចោះ សូមឲ្យសំណាងល្អណានឹងអាចឲ្យជួយកូនស្រីរបស់លោកបានបុរសនោះក៏បានធ្វើដំណើរទៅប្រាសាទរបស់យាយធ្មប់នោះហើយគាត់បានទៅដល់ចំការស្ពៃរបស់យាយធ្មប់ពេលគាត់ទៅដល់គាត់បានឃើញស្ពៃជាច្រើនដែលយាយធ្មប់បានដាំមើលទៅទីនេះមានស្ពៃច្រើនណាស់តើស្ពៃមួយណាដែលអាចជួយកូនខ្ញុំបានទៅគាត់ក៏បានស្រែកសួរទៅយាយធ្មប់នោះតើមានអ្នកណានៅទីនេះទេ តើមានឮខ្ញុំហើយទេពេលនោះយាយថ្មុកក៏បានចេញមកតើលោកមកទីនេះមានការអ្វីដែរអូខ្ញុំមកទីនេះសូមស្បៃលោកយាយទៅព្យាបាលកូនស្រីរបស់ខ្ញុំបានទេ ស្បៃវេទមន្តរបស់យើង មានតម្លៃខ្លាំងណាស់មិនមែនចេះតែឲ្យអ្នកណាងាយងាយទេត្រូវតែមានអ្វីមកបដូរទើបបានតើលោកយាយចង់បានអ្វីឬក៏ចង់បានប្រាក់សូមលោកយាយនិយាយមកខ្ញុំនឹងធ្វើតាម មៀកប្រាក់នោះយើងមានហើយ យើងមិនចង់បានអ្វីទេ អ្វីដែលយើងចង់បាននោះគឺកូនស្រីរបស់លោក យើងនឹងឲ្យស្ពៃនេះទៅនាង តែ នៅពេលដែលនាងធំអាយុ18ឆ្នាំ លោកត្រូវតែឲ្យនាងមកបម្រើយើងទើបយើងយល់ព្រមពេលគាត់ឮយាយធ្មប់និយាយបែបនេះហើយគាត់ក៏បានគិតក្នុងចិត្តថាតើពេលនេះតើត្រូវធ្វើដូចម្ដេចទៅ វាគឺជាការសម្រេចចិត្តដ៏លំបាកណាស់សម្រាប់ខ្ញុំ បើមិនបានយកស្ពៃទៅជួយកូនរបស់ខ្ញុំទេនោះនាងនឹងស្លាប់បាត់បង់ជីវិតតែបើយកស្ពៃនោះហើយដល់ពេលដែលកូនស្រីរបស់ខ្ញុំធំឡើងនាងនឹងរស់នៅជាមួយគាត់វិញគាត់បានគិតរួចហើយហើយបានសម្រេចចិត្តថាបានខ្ញុំយល់ព្រមឲ្យកូនស្រីរបស់ខ្ញុំទៅលោកយាយពេលដែលនាងមានអាយុ18ឆ្នាំបានល្អណាស់យើងនឹងឲ្យស្បៃវិតមុនទៅលោកតែត្រូវចាំថានៅពេលដែលនាងអាយុ18ឆ្នាំ ត្រូវតែឲ្យនាងមកបំរើយើងដោយសារតែគាត់មិនមានជំរើសណាល្អជាងនេះទើបគាត់បានសម្រេចចិត្តបែបនេះដើម្បីជួយកូនរបស់គាត់មួយរយៈសិនហើយថ្មបក៏បានឲ្យស្ពៃវេទមន្តនោះទៅគាត់គាត់បានយកស្ពៃនោះទៅផ្ទះរបស់គាត់អូនអូនឆាប់យកស្ពៃនេះទៅចំអិនទៅហើយបន្ទាប់មកឲ្យកូនរបស់យើងហូបព្រោះវាជាស្ពៃវេទមន្តអាចជួយកូនរបស់យើងបាន អូពិតឬបើវាជាសបៃវេទមន្តមែនកូនយើងនឹងមានសង្ឃឹមហើយពេលនេះមិនបងអង្គយូគាត់បានយកស្បៃនោះទៅចំអិនហើយឲ្យកូនស្រីគាត់បរិភោគគ្រាន់តែហូបហើយភ្លាម កូនរបស់គាត់ស្រាប់តែមានកម្លាំងក្រោកឈរនិយាយជាមួយពួកគាត់អូពុកម៉ែពេលនេះ កូនបានធូរស្បើយហើយកូនមានកម្លាំងអាចនិយាយឬអាចឈរបានហើយម្ដាយឪពុកនាងពិតជាសប្បាយចិត្តក្រៃលែង ដែលកូនរបស់គាត់មានសុខភាពល្អឡើងវិញហើយពួកគេបានរស់នៅជាមួយគ្នារយៈពេលជាច្រើនឆ្នាំលោកក្មេងស្រីនោះបានធំឡើង នាងមានទេពកោសល្យពិសេសណាស់ពេលនាងច្រៀងសម្លេងរបស់នាងបានបញ្ចេញមកយ៉ាងពីរោះរណ្ដំដែលធ្វើឲ្យអ្នកស្ដាប់ស្លងអារម្មណ៍តាមចម្រៀងនោះ ថ្ងៃមួយ មានបុត្រាមួយអង្គបានចាក់ចេញពីរាជវាំងហើយយាងទៅកំសាន្តកន្លែងមួយដ៏ស្រស់ស្អាត ទីនេះពិតជាមានទេសភាពស្រស់ស្អាតមែនអូឈប់សិនខ្ញុំហាក់ដូចជាបានលឺនានាច្រៀងតាំងពីកើតមកខ្ញុំមិនដែលបានស្ដាប់សម្លេងដែលពិរោះយ៉ាងនេះទេសូម្បីតែអ្នកចម្រៀងនៅក្នុងរាជវាំងរបស់យើងក៏មិនមានសម្លេងពិរោះបែបនេះដែរខ្ញុំចង់ដឹងណាស់ថាអ្នកណាជាអ្នកច្រៀងទៅសម្លេងនោះបានតាក់ទាញចិត្តព្រះបុត្រាជាខ្លាំងព្រះបុត្រាទ្រង់យាងតាមសម្លេងនោះ ថាមកពីណា ខណៈពេលនោះព្រះបុត្រាក៏បានជួបនាងម្នាក់នោះសួស្ដីអ្នកនាងតើមុននឹងបន្តិចខ្ញុំបានលើមនុស្សស្រីម្នាក់ច្រៀងតើម្នាក់នោះគឺជារូបនាងមែនទេចាស់មែនហើយព្រះបុត្រាខ្ញុំបានច្រៀងចម្រៀងមួយបទនេះមុននេះបន្តិចតើអ្នកនាងជាអ្នកចម្រៀងមែនទេ ទេខ្ញុំមិនមែនជាអ្នកចម្រៀងអីនោះទេ ខ្ញុំគ្រាន់តែជាមនុស្សធម្មតារស់នៅទីនេះប៉ុណ្ណោះអូតែសំឡេងអ្នកនាងពិរោះណាស់ ពីរោះជាងសម្លេងអ្នកចម្រៀងនៅរាជវាំងរបស់យើងទៅទៀតពិតជាកម្របានជួបមែនខ្ញុំចង់ឲ្យអ្នកនាងច្រៀងឲ្យព្រះបិតាយើងស្ដាប់តើអ្នកនាងព្រមទេចាស់ខ្ញុំព្រមតែតើតាសួរឪពុកម្ដាយរបស់ខ្ញុំសិនតើផ្ទះអ្នកនាង នៅទីណាដែរអាចប្រាប់យើងបានទេកុំបារម្ភអីព្រះអត្រាផ្ទះខ្ញុំម្ចាស់ងាយស្រួលរកទេ នាងក៏បាន ប្រាប់ពីទីតាំងផ្ទះរបស់នាង បន្ទាប់ពីព្រះបុត្រាស្គាល់ទីតាំងផ្ទះរបស់នាងហើយទ្រង់ក៏ត្រឡប់ទៅរាជវាំងវិញនារីម្នាក់នោះពិតជាសប្បាយចិត្តខ្លាំងណាស់នាងក៏បានទៅប្រាប់ឪពុកម្ដាយរបស់នាងពុកម៉ែកូនមានដំណឹងល្អចង់មកប្រាប់តើវាជាដំណឹងអ្វីទៅ មើលទៅដូចជាសប្បាយម្ល៉េះចាស់ម៉ែកូនត្រូវបានព្រះបុត្រាហៅទៅច្រៀងឲ្យបិតារបស់ទ្រង់ស្ដាប់អូពិតមែនឬ បើយ៉ាងពិតជាល្អខ្លាំងណាស់ទៅចោះកូន ពុកហើយនឹងម៉ែមិនថាអ្វីនោះទេពួកគេ បានយល់ព្រមឲ្យនាងទៅប៉ុន្តែមានរឿងមួយដែលឪពុករបស់ នាងបានភ្លេចរឿងនោះ ជាការសន្យាជាមួយធ្មប់ព្រោះថ្ងៃ នេះ ជាថ្ងៃ ដែលនាងអាយុគ្រប់18ឆ្នាំ ដែលយាយធ្មប់ត្រូវយកនាងទៅបម្រើគាត់ ពេលនោះយាយធ្មប់នោះក៏បានចេញមក វាដល់ពេលហើយ នាងមានអាយុ18ឆ្នាំហើយ ជាអ្វីដែលលោកត្រូវសន្យាជាមួយយើងតើមានរឿងអ្វីខ្ញុំដូចជាមិនយល់ទេ បងអាចប្រាប់ខ្ញុំបានទេ អូនមានចាំទេ កាលពីកូនរបស់យើងនៅតូចនាងបានឈឺខ្លាំងណាស់ទូហៅគ្រូពេទ្យមកឬក៏នាងបានលេបថ្នាំជាច្រើនក៏នាងមិនជាដែរពេលនោះបងបានទៅប្រាសាទរបស់មេធ្មប់នោះហើយបានយកស្ពៃដើម្បីព្យាបាលនាងដោយសន្យាថា នឹងឲ្យនាងទៅបម្រើគាត់នៅអាយុ18ឆ្នាំបងពិតជាពិបាកសម្រាប់ចិត្តខ្លាំងណាស់ហើយបងក៏ធ្វើបែបនេះទៅ ដើម្បីឲ្យកូនរបស់យើង មានជីវិតបន្តទៀតឥឡូវដល់ពេលដែលត្រូវទៅហើយកូនមិនចង់ទៅទេ សូមយាយកុំយកនាងទៅអីសូមអង្វរខ្ញុំមិនចង់បាត់បង់នាងទេ ខ្ញុំមានកូនស្រីតែម្នាក់គត់ ឥឡូវកូនស្រីរបស់នាងនឹងត្រូវឈឺស្លាប់ជំនួសវិញតើនាងជ្រើសរើសយកមួយណាបងឆាប់រកវិធីដោះស្រាយជាមួយគាត់ទៅ អូនមិនចង់រស់នៅ ឆ្ងាយពីកូនរបស់យើងនោះទេបងសុំទោសបងមិនដឹងធ្វើយ៉ាងម៉េចនោះទេ បានហើយនិយាយគ្នាប៉ុណ្ណឹងចុះថ្មប់ក៏បាននាំកូនស្រីពួកគេទៅពួកគេទាំងពីរនាក់បានកើតទុកជាខ្លាំងដែលត្រូវរស់ឆ្ងាយពីកូនរបស់ពួកគេ លុះស្អែកឡើង ព្រះបុត្រាក៏បានមកផ្ទះរបស់នាងតើកូនស្រីរបស់អ៊ំបានប្រាប់រឿងដែលខ្ញុំប្រាប់នាងទេហើយនាងនៅទីនេះឬអត់កូនរបស់ខ្ញុំនៅពេលនេះត្រូវទៅបំរើយាយថ្មុកផើយដោយសារតែការជប់សន្យាជាមួយគាត់ គឺរឿងដែលជួយនាងពីជំងឺ ម្ដាយរបស់នាង បាននិយាយប្រាប់រឿងដែលកើតឡើងទៅព្រះបុត្រាព្រះបុត្រាដឹង ដំណឹងនេះពិតជាមានអារម្មណ៍សោកសៅណាស់ មិនគួរណាមានរឿងដែលកើតឡើងទៅលើនាងអញ្ចឹងសោះប៉ុន្តែកុំបារម្ភអីខ្ញុំនឹងរកវិធីជួយនាងឲ្យបាន ហើយមានស្គាល់ទីតាំងប្រាសាទរបស់ជ័យធ្មប់នោះទេចាប្តីរបស់ខ្ញុំបានស្គាល់បាទព្រះបុត្រាខ្ញុំស្គាល់ឪពុករបស់នាង បានប្រាប់ទីតាំងទៅព្រះបុត្រាហើយ ព្រះបុត្រាក៏ត្រឡប់ទៅរាជវាំងវិញដើម្បីគិតរកមធ្យោបាយយកនាងត្រឡប់មកវិញតើខ្ញុំគួរតែធ្វើបែបណាទៅ ដើម្បីកុំឲ្យនាងជួបគ្រោះថ្នាក់ព្រះបុត្រា បានគិតរឿងនេះអស់រយៈពេលជាច្រើនថ្ងៃ ហើយទ្រង់បាននឹកឃើញវិធីមួយអូខ្ញុំបាននឹកឃើញវិធីមួយហើយ គួរតែសាកល្បងសិនបានដឹង ព្រះបុត្រា បានយាងទៅ ប្រាសាទនោះ មិនឲ្យយាយធ្មុកដឹងឡើយហើយក៏បានជួបនារីម្នាក់នោះអ្នកនាងខ្ញុំមកជួយអ្នកនាងហើយ ព្រះបុត្រា មានមធ្យោបាយអ្វីទៅ នាងត្រូវតែរកវិធីរៀនវេទមន្តរបស់គាត់ទើបអាចទប់ទល់នឹងដឹងចំណុចខ្សោយរបស់គាត់ តែនាងគិតយ៉ាងម៉េចដែរចាស់ព្រះបុត្រាវាជាមធ្យោបាយដ៏ល្អណាស់ទោះបីជាវាមានគ្រោះថ្នាក់ក៏ដោយក៏ខ្ញុំសាក់របស់វាដែរបានខ្ញុំសង្ឃឹមថានាងធ្វើបានសម្រេចទៅចោះហើយនាងរស់នៅជាមួយគាត់យ៉ាងម៉េចដែរគាត់បានដាក់បញ្ជាឲ្យខ្ញុំធ្វើការជាច្រើនពេលខ្លះ ដើម្បីបង្ហើយការងារធ្វើឲ្យខ្ញុំមិនបានសម្រាកនោះទេ នាងទ្រាំសិនទៅបើខ្ញុំមានវិធីល្អខ្ញុំនឹងប្រាប់នាង ពេលនោះស្រាប់តាយាយធ្មប់បានមកដល់ហើព្រះបុត្រាតើមកទីនេះធ្វើអ្វីតើចង់ជួយនាងមែនទេហឹមគ្មានផ្លូវទេហើយអ្វីក៏យាយគ្មានមេត្តាបែបនេះហើយអ្វីក៏បំបែកនាងចេញពីឪពុកម្ដាយរបស់នាង ហើយប្រើគេដូចសត្វធាតទៀត វាជារឿងរបស់យើងព្រះបុត្រាកុំមកចេះអីចាំមើលយើងនឹងធ្វើឲ្យស្គាល់ស្នាដៃយើងម្ដងតែកុំអីយើងនឹងធ្វើឲ្យព្រះបុត្រាពីការភ្នែកហើយនឹងឲ្យទៅឲ្យឆ្ងាយពីទីនេះថ្មប់បានប្រើវេទមន្តរបស់គាត់ធ្វើឲ្យភ្នែកព្រះបុត្រាមើលមិនឃើញ ហើយវង្វេងរកផ្លូវមិនឃើញឡើយអូផ្លែរបស់ខ្ញុំអើយ ហើយរបីក៏មើលមិនឃើញអញ្ចឹងតើខ្ញុំកំពុងនៅទីណាទៅពេលឃើញយាយធ្មប់នោះធ្វើបែបនេះដាក់ព្រះបុត្រា នាងពិតជាឈឺចាប់ខ្លាំងណាស់នាងក៏បានរកវិធីកំចាត់យាយធ្មប់នោះ នៅក្នុងប្រាសាទនោះនាងឃើញសៀវភៅមួយដែលចេះនិយាយហើសៀវភៅចេះនិយាយយើងឮថាឯងដឹងរឿងគ្រប់យ៉ាងមែនទេត្រូវហើយរឿងអ្វីក៏ខ្ញុំដឹងដែរតែមុននឹងខ្ញុំឆ្លើយនាងត្រូវឆ្លើយសំណួររបស់ខ្ញុំមួយសិន យល់ព្រមឥឡូវឆាប់សួរមកហេតុអ្វីបានជានាងចង់ដឹងរឿងហ្នឹងខ្ញុំត្រូវការជួយមនុស្សមែននាងសួរមិនមែនដើម្បីខ្លួនឯងនោះទេឥឡូវនាងឆាប់សួរខ្ញុំមកខ្ញុំនឹងឆ្លើយតើត្រូវធ្វើម្ដេចទៅតើបអាចកំចាត់យាយធ្មប់នោះបាន នាងគ្រាន់តែយកភ្លើងទៅដុតស្បៃមួយដើមដែលមានពណ៌ស្វាយនោះគាត់នឹងរលាយបាត់ហើយចាអរគុណពេលនាងដឹងហើយ នាងក៏ប្រញាប់ទៅដុតស្បៃនោះ ដូចអ្វីដែលសៀវភៅនិយាយមែននិយាយថ្មប់ក៏រលាយបាត់ទៅប៉ុន្តែសៀវភៅនោះ សួរបានតែមួយដងប៉ុណ្ណោះនាងមិនអាចសួរទីតាំងរបស់ព្រះបុត្រាបានឡើយទើបហេតុនេះហើយបានជានាងនៅ តែពិបាកចិត្តទោះកំចាត់យាយថ្មប់នោះបានក៏ដោយតើព្រះបុត្រានៅទីណាទៅព្រះបុត្រាតើព្រះបុត្រាយ៉ាងម៉េចហើយពេលនេះ ក្រែងព្រះបុត្រាថា ចង់ស្ដាប់សម្លេងខ្ញុំមែនទេ និយាយហើយនាងក៏បានច្រៀងចម្រៀងជាមួយសម្លេងដ៏ពីរោះរបស់នាងហើយសម្លេងដ៏អស្ចារ្យរបស់នាងបានធ្វើឲ្យលន់ដល់ត្រចៀករបស់ព្រះបត្រា ដែលកំពុងពិការភ្នែកនៅក្នុងព្រៃរកផ្លូវចេញមិនឃើញព្រះបត្រាបានឮសម្លេងរបស់នាងហើយក៏បានដើរទៅទិសដៅដែលសម្លេងនោះឮចេញមក ទីបំផុតព្រះបុត្រា ក៏បានជួបនាង ដោយសារឥទ្ធិពលសម្លេងរបស់នាង ហើយ បានធ្វើឲ្យភ្នែករបស់ព្រះបុត្រាមើលឃើញឡើងវិញពួកគេទាំងពីរនាក់ពិតជាសប្បាយចិត្តខ្លាំងណាស់ហើយ ព្រះបុត្រាក៏សុំនាងរៀបអភិសេកជាមួយ នាងក៏យល់ព្រមចំណែកឪពុកម្ដាយរបស់នាង បន្ទាប់ពីមានកូនប្រសាជាព្រះបុត្រាហើយ ក៏បានទៅរស់នៅក្នុងរាជវាំងផងដែរពួកគេទាំងអស់គ្នា បានរស់នៅក្នុងរាជវាំងនោះយ៉ាងមានសេចក្តីសុខជារៀងរហូត